ង់ដៀលខ្ញុំយ៉ាងណាក៏បាន គេមានលុយឡាតហើយខ្ញុំគ្មានមួយដំលឹងគុំជលពងមននឹងថ្មយើងក្រយ៉ាងនឹងហើយទៅជប់ប្រឹងស្នេហ៍គេធ្វើអី ើញខ្ញុំម្ដងកាន់មកសំណាញ់ថ្លើមធំស្រឡាញ់កូនអ៊ំខ្ញុំខុសដែរអីស្នេហាខ្ញុំឈរឆ្ងាយពេកដូចមេឃនឹងដីជំរឹងគេថ្មី អ្នកមានលុយឡាំ ជ្រុលរាយថយក្រោយមិនបាន អ្នកមានយកប្រាក់ទាំងស្នងចាញ់តែប្រុសគេខ្លា គេបានកលយានធ្វើកូនក្រមុំ សុំទងដែលខ្ញុំមិនតសម័យ មកវាយដំឡៃតេះឌីលថាខ្ញុំថ្លើមធំ បើខ្ញុំស្រឡាញ់រំខក្តីសុខកូនអ៊ំសូមអ៊ំប្តឹងខ្ញុំឲ្យដេកគុកចុះ ខ្ញុំជ្រុលរាយថយក្រោយមិនបានអ្នកមានយកប្រាក់ទាំងស្នងចាញ់តែប្រគេខ្លា គេបានកលយានធ្វើកូនក្រមុំសុំទងដែលខ្ញុំ មិនតសម័យ មកវិដំលៃតេះឌីលថាខ្ញុំថ្លើមធំបើខ្ញុំស្រឡាញ់រុំខំក្តីសុខកូនអ៊ំសូមអ៊ំប្តឹងខ្ញុំឲ្យដេកគុកចុះ